មែនទូរីកូនឈុំអីម៉ែម៉ែមានខ្ញុំមួយជំនួយខ្ញុំប៉ាប៉ាខ្ញុំណាគឺតែកូនឯងធំនិយាយចឹងមែនអញធំចឹងម៉ែខ្ញុំម៉ែវាយខ្ញុំអ្នកមុនហ្នឹងកូនឯងធំម៉ែនិយាយម៉ែខ្ញុំម៉ែបាយម៉ែឯងខ្ញុំអ្នកបាយម៉ែអ្នកវាយខ្ញុំមុនហ្នឹងអើយមកនេះហើយម៉ែអើយទូនសាមខ្ញុំមើលមកនេះកូនកំហមកអឺកូនឯងចាំផ្លាក់ភ្នែកម៉ែឲ្យកូនឯងទៅទៀតម៉ែចង់ឲ្យខ្ញុំ ងងម៉ែនេះម៉ែកុំឲ្យកូនងងមែនម៉ែចេះណាកូនម៉ែកុំឲ្យកូនងងแล้วก็มาเดี๋ยวคนถามว่าคนเมื่อคนเรือคนไหมเจอกันเลยคนไหมต้นไหนอะตักตาหรือไหมตักกระโดดกระโดดคนห้องไหมยายเจ้าก็ตรงนั้นตักตายังไงยายเคยหรือไหมกลมเตะตักตายมอ้อยจำยมเต็ง ចាំអត់ខ្ញុំទេអត់យកទឹកតាហ្នឹងឯងលំមនៅណាលំមនៅហ៎ម៉ៃម៉ៃមានខ្ញុំមួយទឹកតាពី3ហ្នឹងខ្ញុំដុតចោលអូនហ្នឹងម៉ៃកុំជូនកលោខ្ញុំគុំណាខ្ញុំបីចោលតិចអូនហ្នឹង សួរឲ្យមុំដេញបានដែរសួរមុំដែរម៉ែសុំតូចខ្ញុំវាមកឥឡូវសុំមុំបានដែរហើយលូខ្ញុំវាមកម៉ាក់លូប្រហែលដងទៀតម៉ែជួយបន្លាញ់ខ្ញុំមែនម៉ែមានអូនមួយទៀតម៉ាក់អូនបន្លាញ់កូនម៉ាក់ម៉ាក់និយាយកូនដែរម៉ែចាយកាមុនម៉ែនៅមួយម៉ែមួយខ្ញុំមកម៉ែទៅមួយនៅតែរងតែមីអ៊ីណាម៉ែវាអ៊ីទៅដល់ វិញចាកាមុនមកយកពួនមកខ្ញុំហងទួនខ្ញុំចាញ់ហងចុកបាក់កែកូនបើលមុំនេះបានហើយនេះបានហើយនេះចាំមកលុយមកដាក់ម៉ាក់ខ្លាញ់មែនណាចាំមកដាក់ចេញនៅណាអឺអេដេចឹង